បាទសម្រាប់ Red Bull Salzburg ត្រូវប៉ះជាមួយនឹង Bayern Munich សម្រាប់ Sporting បាទ Sporting ត្រូវប៉ះជាមួយនឹង Manchester City Benfica ត្រូវប៉ះជាមួយនឹង Ajax Chelsea ត្រូវប៉ះជាមួយនឹង Lille AT Madrid ត្រូវប៉ះជាមួយនឹង Manchester United បាទបើសិនជាយើងនិយាយអស់ចិត្តទៅសម្រាប់ Man U ហើយនឹង Paris ពេលដែលចាប់លើកទី1ប៉ះគ្នា តែចាប់លើកទី2ស្មានតែគាត់នឹងបានធូរបន្តិចអត់ធូរទេ Man U នេះមកប៉ះ AT ហើយសម្រាប់ប៉ារីនោះទៅប៉ះរៀលណាអញ្ចឹងដែរ Sergio Ramos ក៏បានលើកឡើងថាសម្រាប់ជំនួបរវាងប៉ារីជាមួយនឹងរៀលម៉ាឌ្រីតគាត់នឹងព្យាយាមជួយរៀលម៉ាឌ្រីតឲ្យអស់ពីសមត្ថភាពបើទោះជាជាផ្ដាស់ប្ដូរជីវិតរបស់គាត់ក៏ដោយបាទលះបង់ជីវិតណាបាទសម្រាប់រ៉ាម៉ូសនិយាយវាដល់ថ្នាក់ហ្នឹងផងបាទគ្រាន់ថាគាត់លើកឡើងថារៀលម៉ាឌ្រីត គឺជាគេហៅថាក្លឹបនៅក្នុងចិត្តរបស់គាត់ គឺជាក្លឹបដែលគាត់គោរពគឺជាក្លឹបដែលគាត់ស្រឡាញ់ ប៉ុន្តែមកដល់ពេលនេះគឺគាត់នៅប៉ារីសអញ្ចឹងគាត់ត្រូវជួយទៅកាន់ប៉ារីសហើយបាទនេះជាការលើកឡើងរបស់រ៉ាម៉ូសបាទក៏ដូចគ្នាដែរវីឡារៀលត្រូវប៉ះជាមួយនឹងស៊ូវិនទូអ៊ីនទ័រត្រូវប៉ះជាមួយនឹងលីវើពូលលីវើពូលវគ្គក្រុមស្តេកប៉ះមួយ AC Milan វគ្គ16ក្រុមត្រូវប៉ះជាមួយនឹង Inter ណែបាទលីវភូត្រូវប៉ះជាមួយនឹងអ៊ីតាលី2លើកធំធំបាទហើយសម្រាប់ប៉ារីសផ្ទាល់ត្រូវប៉ះជាមួយនឹងរៀលម៉ាឌ្រីតណែបើសិនជាយើងនិយាយមើល Red Bull Salzburg ណាយើងយើងមើលលេងលេងណាប្រិមិត្តណាបើសិនជាយើងមើល Red Bull Salzburg ជាមួយនឹងបាយើម៉ូនិចបាយើម៉ូនិចឡើងហើយគូនេះ Sporting CP ជាមួយនឹង Man City គូនេះ Man City ឡើងហើយបាទ Benfica ជាមួយនឹង Ajax គូនេះ Ajax ឡើងហើយ Chelsea ជាមួយនឹង Lille Chelsea ឡើងហើយ AT Madrid ជាមួយ Man U មិនទាន់អាចនិយាយបានបាទ Villarreal មួយស៊ូបន្ទុះគូទាំងពីរនេះប្រហាក់ប្រហែលគ្នា ឡើងមកទាំងភាពគេហៅថាលំបាកលំបិន បាទ Inter ជាមួយ Liverpool គូទាំងពីរនេះអាចនិយាយថាមានអត្រាស្មើច្រើនតែខ្ញុំផ្ដោតភាគរយលំអៀងទៅកាន់ Liverpool Liverpool គេល្អជាងគូនេះខ្ញុំអាចនិយាយថា Liverpool នឹងអាចឡើងមកហើយប៉ារីសជាមួយនឹង Real Madrid បើគិតមកដល់ពេលនេះក្រុមទាំងពីរក៏ពិបាកនៅក្នុងការប៉ាន់ស្មានដូចគ្នាអញ្ចឹងមាន2ក្រុមធំដែលយើងពិបាកនៅក្នុងការប៉ាន់ស្មានទី1 AT Madrid ជាមួយនឹង Man U ទី2 ប៉ារីសហើយជាមួយនឹងរៀលបាទយើងនិយាយអំពីគូមួយសិនអាតេមួយមែនយូក្រុមទាំងពីរនេះយើងបបាក់នៅក្នុងការនិយាយណាហេតុអីអាតេម្ដងឡើងម្ដងចុះមែនយូក៏ម្ដងឡើងម្ដងចុះមែនយូបច្ចុប្បន្នមានការកែសម្រួលខ្លះហើយអាតេមួយរយៈក្រោយគាត់ឈ្នះដល់អញ្ចឹងយើងអាចនិយាយបានទេនៅពេលនេះបាទបើសិនជាយើងនិយាយនៅពេលបច្ចុប្បន្ននេះក្រុមទាំងពីរមានអត្រាស្មើគ្នាច្រើនបាទស្មើគ្នាច្រើន តែបើសិនជាយើងនិយាយក្លឹបអេស្ប៉ាញមួយនេះ បាទយើងអាចនិយាយបានថាក្នុងទឹកដីអាតេអាតេនឹងមានលទ្ធភាពច្រើនជាងបាទបាទនេះមែនយូអត់ឈ្នះអាតេក្នុងដីអាតេទេតែមកលេខដីមែនយូវិញមែនយូរៀងយ៉ាំបន្តិចបាទហើយឥឡូវនេះមែនយូកំពុងតែមានការកែប្រែតម្រង់លេងរបស់គាត់តាមរយៈការ ដឹកនាំរបស់លោករ៉ាស់រេកនិកបាទអញ្ចឹងសម្រាប់ក្រុមទាំងពីរនេះរងចាំអ៊ុតនៅ ក្នុងខែកុម្ភៈបាទយើងដឹងថា តើនឹងទៅយ៉ាងណាព្រោះយើងរួមចាំអ៊ុតមើលការប្រកួតចុងក្រោយរបស់គាត់ហើយយើងមើលកីឡាករណាដែលរបួសឬក៏មិនអាចចូលលេងបានសម្រាប់ក្រុមទាំងពីរណាបាទប៉ុន្តែមកដល់ឥឡូវនេះ AT និង Man U នេះគឺស្តៀងគ្នាអត់មានអ្នកណាលើសអ្នកណាទេគឺស្តៀងគ្នាតែម្ដង Man U ក៏លិចមិនដែត AT ក៏លិចមិនដែតបាទអញ្ចឹងរងចាំឲ្យគាត់មុននឹងការជួបគ្នារយៈពេលមុន2ថ្ងៃឬក៏3ថ្ងៃយើងអាចដឹងហើយ ថាអ្នកណាមានប្រៀបជាងត្រង់កីឡាករបញ្ហារបួសបញ្ហាកូវីដឬក៏មានបញ្ហាប្រមាណរយៈចុងក្រោយដោយសារតែតម្រង់លេងអញ្ចឹងយើងអាចវិភាគបានតែម្ដងពេលនេះសម្រាប់ពីរក្រុមនេះគឺពិបាកតិចសម្រាប់ AT ហើយជាមួយនឹង Man U មួយក្រុមទៀតក៏មានការពិបាកប៉ារីសជាមួយនឹង Real Madrid បាទបើសិនជាយើងនិយាយអំពីបច្ចុប្បន្ននេះគឺ Real Madrid គេល្អជាងអី បាល់នេះត្រូវរៀលម៉ាឌ្រីតឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយប៉ុន្តែបើសិនជាយើងទៅលេខទៅមើលកីឡាកររបស់រីប៉ារីសយើងអាចនិយាយបានថាគេកំពុងតែស្ថិតនៅក្នុងល្អដែរបាទហើយម្យ៉ាងទៀតវានៅសល់រយៈពេល2ខែទៀតទម្រាំតែការប្រកួត UEFA Champions League នេះត្រូវបានចាប់ផ្ដើមសារជាថ្មីអញ្ចឹង2ខែទៀតឱកាសនៅក្នុងការកែប្រែក្រុមរបស់ប៉ារីសហ្នឹងគឺគេមានពេលវេលាច្រើននៅក្នុងការកែប្រែបាទ ហើយសម្រាប់ Real Madrid បើសិនជាយើងនិយាយការប្រកួតនេះនៅក្នុងថ្ងៃស្អែកខាងស្អែកឬក៏ក្នុងអាទិត្យក្រោយវិញណាយើងអាចនិយាយបានថាបាល់នេះគឺ Real Madrid យកឈ្នះទៅលើ Paris ហើយហេតុអីដល់ខ្ញុំនិយាយពាក្យហ្នឹងមកដល់ពេលនេះសម្រាប់ Real Madrid គេកំពុងតែរកបាទជាពិសេសលោក Carlos Ancelotti កំពុងតែរកកន្លែងល្អរបស់គាត់ឃើញហើយការប្រកួតចុងក្រោយបំផុតរបស់គាត់យកឈ្នះទៅលើ AT ក្នុងលទ្ធផល2ទល់នឹង0ទៀតសម្រាប់ Real Madrid បាទគ្រាប់បាល់នេះគ្មានអ្នកណាអាចនិយាយបានថា រៀលអាចទៅស៊ីអាទេផុយផុយម្លឹងនេះបើសិននិយាយរឿងចេកប្រិមិត្តចេកសូនលើកន្លះស្និតណាចេកប្រប៉ុណ្ណេះគឺតិចហើយអញ្ចឹងយើងពិបាកមែនទែនបាទដល់ទីបំផុតរៀលម៉ាឌ្រីតឈ្នះ2ទៅនឹង0ដាច់មកស្រួលបាទចំណុចនេះហើយដែលយើងអាចនិយាយបាន ថាបើសិនជាយើងនិយាយអំពីការប្រកួត រវាងប៉ារីសហើយជាមួយនឹងរៀលបើលេងនៅក្នុងអាទិត្យក្រោយនេះអត់ឈ្នះរៀលទេបាទអត់ឈ្នះរៀលហើយបើសិនជាក្រុមទាំងពីរ នៅតែបន្តបែបនេះ រហូតដល់ថ្ងៃពួកគាត់ជួបគ្នាខ្ញុំសូមផ្ដល់អត្ថភាពឲ្យរៀលម៉ាឌ្រីតបាទហេតុអីក៏ព្រោះតែរៀលម៉ាឌ្រីតបច្ចុប្បន្នគឺគេលេងស៊ីសង្វាក់គ្នាបាល់របស់គេនឹងថឹងលេងមិនសូវជារបួសហើយលេងយល់ចិត្តគ្នាភាគច្រើនជាពិសេសយល់ចិត្តគ្នាធំបំផុតតំបន់បម្រើនិងតំបន់ប្រយុទ្ធតំបន់ការពារត្រូវបានតំបន់បម្រើនឹងចូលមកជួយច្រើនណែ បន្ទាប់ពីប្រព័ន្ធរបស់លោកអេនកាឡូអេនសេឡទីចូលរួមដឹកនាំរៀលម៉ាឌ្រីតឃើញថារៀលម៉ាឌ្រីតចាប់ផ្ដើមមានភាពល្អប្រសើរច្រើនមែនទែនបាទប្រិមត្តបានឃើញហើយមករយៈចុងក្រោយនេះរៀលម៉ាឌ្រីតមិនទាន់ចាញ់មួយប្រកួតណាឡើយទេបាទអញ្ចឹងមានន័យថារៀលម៉ាឌ្រីតគឺកំពុងស្ថិតនៅក្នុងភាពដែលល្អបាទយើងក៏លេខទៅមើលប៉ារីសវិញលេខដែតលេខដែតបាទអញ្ចឹងខ្ញុំអាចនិយាយបានថាបើសិនជាយើងនិយាយអំពី AT Man U ជាមួយនឹងប៉ារីសហើយជាមួយនឹងរៀលម៉ាឌ្រីត យើងត្រូវរងចាំមើលដល់ពេលចិត្តការប្រកួត បាទយើងអាចនិយាយបានថាក្រុមណាដែលមានអត្ថភាពព្រោះ AT ជាមួយនឹង Man U សបាសបាគ្នាទេប្រិមិត្តមកដល់ពេលនេះគ្មាននរណាស៊ីដាច់នរណាទេហើយត្រប់នៅប៉ារីសមួយរៀលម៉ាឌ្រីតមកដល់ពេលនេះរៀលម៉ាឌ្រីតគេល្អមែនប៉ុន្តែប៉ារីសក៏ធ្លាប់បានយកឈ្នះលើក្រុមខ្លាំងបាទកាលពីរដូវមុនរដូវរដូវកាលមុនរដូវជារដូវកាលនេះធ្លាប់យកឈ្នះទៅលើ Manchester City ហើយហើយអញ្ចឹងមានន័យថាមិនទាន់អាចមើលងាយបានទេសម្រាប់ក្រុមប៉ារីស បាទអញ្ចឹងសម្រាប់រៀលនៅនឹងប៉ារីសអាចនិយាយបានថាបើសិនជារក្សាតម្រង់ដដែលរហូតដល់ថ្ងៃលេងបន្ទាប់ទៀតបាទខែកុម្ភៈនោះខ្ញុំគិតថារៀលម៉ាឌ្រីតនឹងត្រូវឈ្នះហើយបាទរៀលម៉ាឌ្រីតអត់ចាញ់ប៉ារីសទេព្រោះកម្រិតរបស់រៀលម៉ាឌ្រីតពងនឹងហើយកម្រិតរបស់ប៉ារីសមានឡើងមានចុះអាពេលត្រូវឡើងឡើងដល់ណាណីអាពេលត្រូវចុះនឹងចុះធ្លាក់ដល់បាតមើលមិនយល់បាទអញ្ចឹងសម្រាប់ប៉ារីសយើងអត់ទាន់ដឹងថាយ៉ាងណាទេ ពេលខ្លះវាគឺជាយុទ្ធសាស្ត្រ strategy របស់គ្រូវឹក កុំឈ្នះច្រើនពេកយកពេលវេលាដែលយើងត្រូវឈ្នះទៅឈ្នះប្រកួតដែលចាំបាច់ណែហ្នឹងគឺការលើកឡើងរបស់គ្រូណាបាទបាទហ្នឹងហើយកូវីដនៅជប៉ុនទៀតមេងគៀងអើយបាទនូមិនថនសស្ដីមែនយូល្អជាងហ៎បាទហើយការលើព័ត៌មានថារៀលចង់ទិញចង់ទិញពូដូទៅវិញមែនអត់ទិញទេបាទទាចន្ទឋានអត់ទាញទិញទេបាទសុំសុំជម្រាបជូនប្រិមិត្តបាទ ទិញទៅវិញក៏អត់កើតដែររៀលម៉ាឌ្រីតគ្មានច្បាប់នៅក្នុងការបន្តកុងត្រាជាមួយនឹងកីឡាករដែលមានវ័យលើស30ឆ្នាំរយៈពេល2រដូវកាលទេ បាទអញ្ចឹងបើរ៉ូណាល់ដូមកកាន់រៀលម៉ាឌ្រីតរ៉ូណាល់ដូត្រូវទទួលបានកិច្ចសន្យាតែ មួយឆ្នាំគត់បាទហ្នឹងហើយបាទ PSG ខ្ញុំហ៎បាទរ៉ាម៉ូសនិយាយថាគាត់សុកចិត្តបដូរជីវិតបាទហ្នឹងហើយបាទបាទរ៉េត្រតសុភត្រា រៀលម៉ាឌ្រីតជួបខ្សែប្រយុទ្ធ PSG មិនបានទេមេស៊ីអឹមបាប៉េណេម៉ាណេម៉ាអត់ទាន់ដឹងអាជីតន់អត់ទេប្រិមិត្តបច្ចុប្បន្ននេះគាត់កំពុងតែថាថាប្រឹងប្រែងវឹកហាត់ដើម្បីឲ្យខ្លួនមកគាត់នឹងត្រឡប់មកភាពប្រក្រតីវិញសម្រាប់ណេម៉ាថាអត់ទាន់ដឹងថាយ៉ាងណាទេប្រិមិត្តដឹងទាន់អត់ទេបាទអេហៀងលីយើងមិនទាន់មើងងាយអាចទេអ្វីដែលបច្ចុប្បន្ននេះមែនយូត្រូវធ្វើឲ្យខ្លួនឯងល្អសិនបាទមិនមែនមើងងាយអាចទេបានទេណាប្រិមិត្តណាបាទ